បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលកំពុងតែត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាទថ្ងៃនេះយើងរៀនលំហាត់ចម្រុះអាចលោកគ្រូធ្វើ ANM អាចលោកគ្រូធ្វើជា ANN តាមលំហាត់ដែលគ្រូជ្រើសរើសសម្រាប់ត្រៀមប្រឡងអញ្ចឹងថ្ងៃនេះយើងរៀនក្នុងវីដេអូនេះយើងរៀនលំហាត់ ANN យកហ្មងដែលជាលំហាត់ប្រភេទប្រឡងអាដប់អញ្ចឹងសួរសួរខ្ញុំអត់ធ្វើទេខ្ញុំធ្វើលក្ខណៈប្រឡងអាដប់យកហ្មងអញ្ចឹង អឺគេមានប្រធានចាំលោកគ្រូដាក់ប្រធាននៅខាងលើវីដេអូឬក៏នៅក្នុង description អញ្ចឹងគេមាន R មួយដែល R ហ្នឹងគឺគេប្រាប់មកគឺអឺ cytosine ជាភាគរយ35%ហើយគេប្រាប់ថា cytosine លើ adenine ចំនួនអឺ4400ហ្នឹងអញ្ចឹងគេឲ្យរកចំនួននុយក្លេទីតនីមួយៗរបស់ adenine អញ្ចឹងអឺគេរក A រក T រក C រក C អូខេឥឡូវមកធ្វើច្រើនលេខទីសាស្ត្រលេខ5រូបមួយដែលយើងប្រើប្រាស់តាមមានច្រើននេះបាទគឺយើងប្រើតែ a ស្មើភារយ a គុណនឹង m ចាញ់រយអេ c ស្មើភារយ c គុណនឹង m ចាញ់រយអូខេ a យើងហៅ a ហៅ c បើហៅ a ឃើញគឺបានថាយើងហៅ t ឃើញបើហៅ c ឃើញគឺបានដូចជាហៅ c ឃើញប៉ុន្តែភារយអត់ដឹង m អត់ដឹងភារយអត់ដឹង m អត់ដឹង ភាគរយនេះយើងអាចឃើញបានគឺ35%សេមកភាគរយសេគឺ5មកអញ្ចឹងភាគរយសេអត់យើងដឹងទេអញ្ចឹង6%ឃើញពេល6%ឃើញយើងទៅជំនួសចូលហ្នឹងណាជំនួសចូលហ្នឹងជំនួសចូលវាទៅបានជាប់អឹមហ្នឹងហើយពេលជាប់អឹមយើងជំនួសចូលហ្នឹងព្រោះសេលើ A ចំនួន4400អាណាដែលលើយើងយកអាធំមកទូចអញ្ចឹងកន្លែងហ្នឹងគេអាចសរសេរថាគេបានបាទសេដល់ A ស្មើ 4400ដាក់សមីការទី1ដំបងឡើយលោកគ្រូទៅរកភាគរយឲ្យឃើញអញ្ចឹងដើម្បីរកភាគរយឲ្យឃើញលោកគ្រូប្រើរូបនេះគឺ a + t + c + z នេះស្មើនឹង100%ភាគរយអញ្ចឹងតើមកគ្រូសេដើម្បីប្រើប្រាស់រូបនេះបានគ្រូសេពិចារមួយតាមគោលការណ៍បាទបំពេញបាទបាទតាមគោលការណ៍បំពេញបាទ a បំពេញអី អាមពេញទេសេពេញសេនាំឲ្យអាស្មើទេសេស្មើសេឃើញទេអាស្មើទេសេស្មើសេអញ្ចឹងតាមតាមអូចង់ដាក់ភាគរយក៏បានបានដែរដាក់តែជិះបានដែរអាបូកទេបូកសេបូកសេស្មើ100ភាគភាគរយកាលណាបញ្ចេញភាគរយហើយអស់ហ្នឹងគឺជាចំនួនរីបូជាចំនួនភាគរយហើយជាចំនួនភាគរយនៃលុយខ្លះទី1មួយយើងចង់ដាក់ថាភាគរយចេះក៏បានដាក់ថាភាគរយចេះក៏បាន ដាក់អញ្ចេះក៏បានប៉ុន្តែលោកគ្រូសរសេរនេះនៅខាត់ទៀតបាទវាចេញជាភាគរយវាជាចំនួនភាគរយរបស់អស់ហ្នឹងគឺជាចំនួនភាគរយប៉ុន្តែបើវាចេញជាអឹមអំទូចឬអំធំបាទអាស្រ័យទៅលើអានអឹមឬក៏អានអឹមយល់ទេអូខេអញ្ចឹងអា2នេះបូកចូលគ្នាបាន2ដងអាដោយសារវាស្មើគ្នាអា2នេះបូកចូលគ្នាបាន2ដងសេដោយសារវាស្មើគ្នាអញ្ចឹងស្មើនឹង100%តោះមក អឺយើងពីរដូចគ្នាដាក់ជាកតាមកបាទពីរកតា A មកមក C ស្មើ100ភាគភាគដុល្លារឃើញទេអអញ្ចឹងអានេះសម្រួលចូលគ្នាមកហើយសម្រួល2និងសម្រួល2អញ្ចឹងវាសល់ A បូកជាមួយនឹង C ស្មើ50%អញ្ចឹងគ្រូទាញរយគេអញ្ចឹងនាំឲ្យ A ភាគរយ A ស្មើ50%ដកដកអី ដក C ចេញអញ្ចឹង50%ដក C 35ដក50ដក35ស្មើដល់15%ទៅថែម15%បន្ទាប់មកយើងប្រើរូបនេះខ្ញុំប្រើរូបនេះតាមអាស្មើទៅដល់អាគុណនឹង m ចែក100អានេះប្រហែលអានេះយើងទៅមកឃើញហ្នឹងនេះ15% បាទ15%គុណនឹងអមមកគឺអមចែក100ណាដាក់សមីការទី2សេស្មើភាគរយសេគុណនឹងអមចែក100អ35អមលើលើ100ដាក់សមីការទី3យក2និង3ចំនួនចូលមួយកលឿនលំហាត់គឺបែបអញ្ចឹងប៉ុណ្ណាកលឿនលំហាត់គឺបែបអញ្ចឹងធ្វើមួយមួយមួយកុំលឿនពេកអញ្ចឹងយក 2និង3បាទមិនការ2និង3ចំនួនចូលមួយយល់អត់យល់ទេអូខេអញ្ចឹងយក2និង3ចំនួនចូលចូលមួយបាទចំនួន1មកបាទ2 3ចំនួន1ចំនួន1ចំនួនទៅតាមអញ្ញាតរបស់វាអញ្ញាតសេអញ្ញាតអាអញ្ចឹងទៅចំនួនទៅតាមនុយព្រះទីជាមួយជាមួយរបស់អាដល់ហ្នឹងមានអាស្មើប៉ុន្មានសេស្មើប៉ុន្មានចំនួនតាមហ្នឹងបាទអញ្ចឹង អូនប្រាប់គេថាគេបានអត់សេអត់សេ35អំចែក100អញ្ចឹងអូនដាក់មក35អំចែក100ដកអត់ដកអីគេដកអាអាដេនីនអាដេនីនស្មើប៉ុន្មាន15អំចែក100អញ្ចឹង15អំចែក100ស្មើហ្នឹងនេះនេះស្មើទេឃើញទេ buôn mớn ở à, sorry buôn quan buôn rồi thế thì không có đất tiền buôn quan muốn buôn rồi đầm rơi cái bài rùa máu à cái bài rùa viên mãn đầm đầm rơi ông tạm pi vô bọn à mày nên xanh nham trở này chân anh ấy so san thẻm đo đọc rám ẩm khởi nhá, chân dọn đi quân bọn đi máu bán phá buồn 0.4ដងឬក៏ធ្វើជាស្វ័យគុណក៏បានដែរគុណអតិគុណ4ណាកុំឲ្យវាញញែកចឹងពេក35ដងពេក5ដក5គឺ0 3ដក1គឺ2 m ស្មើនឹងអាឃើញទេហើយទាញរអមមកសម្រួល0ទី1ចង់មក44ចែក2បាន22 02 easy easy easy okay ចប់នៅចប់នៅចប់នៅនៅទេគោលម្ដងយើងរងងើយមួយមួយចឹងបើយើងឃើញអំហើយកូនយកចំនួនចូលដៃនេះមកចំនួនតាមលេខ2លេខ3ហ្នឹងទៅមកគឺបងហើយគឺបងហើយរត់ហើយបន្តមកយើងយកអំស្មើ2200ហ្នឹងចំនួនចូល2និង3ចឹងបងដាក់ថាគេបានយកមកហើយគេបានអាអាស្មើ15អំ បាទជំនួសចូលមក15អង្គនេះមកណាគឺគុណនឹង22 02ដងចែក100បាទអូនមើលនេះ02នេះ02ខ្ទេចអញ្ចឹងសល់15គុណជាមួយ22 15គុណ22រៀនគុណឲ្យស្ទាត់7ដង10 2ម្ដង3 7ដង10 2ម្ដង3បូកចូលគ្នា330អញ្ចឹងបាន330នុយក្លេអូទី យល់ហើយណាទៅទៀតចំពោះទី3 35អឹមបាទសេស្មើ35អឹមអឹមយើងមិន22 0.2 2200ចែកទៅសម្រួលចោលដូចនេះបាន02 02 02ខ្វាច់ខ្វាច់ខ្វាច់ខ្វាច់សល់35គុណនឹង22 5ពីរដង10 3ពីរដង7 5ពីរដង10 3 2ដង7បាទចឹង770ចឹងបាន770នៅគ្នាអូខេចុះចឹងចុងក្រោយ complete ដូចនេះបាទដូចនេះ a ស្មើ t ស្មើប្រមាណ330នុយក្លេអូទីដសេពីន សេស្មើសេស្មើ770មួយក្លេអតិកសរសេរឲ្យពេញដូចគ្នាអូខេអរគុណច្រើនសម្រាប់វីដេអូមួយនេះអរគុណសម្រាប់អ្នកតាមដានអរគុណបងប្អូនរាល់កំហុសឆ្គងដែលគ្រូនិយាយទៅលើសហើយខ្វះយើងខមមិនមកខាងក្រោមឬក៏គ្រូទុកលេខខុសពីអ្វីដែលអូនគិតអូនក៏ខមមិននៅខាងក្រោមវីដេអូដែរប្រធានលោកគ្រូដាក់នៅលើ highlight វីដេអូហើយនៅក្នុង description ហ្នឹងហើយ សង្ឃឹមថាបងប្អូននឹងយល់លំហាត់មួយនេះព្រោះលំហាត់នេះគឺជាលំហាត់កលឹះចេះលំហាត់នេះអូនប្រឡំបាក់ឌុបធូរហើយចេះឲ្យស្ទាត់លំហាត់បងប្អូនហ្នឹងការលំហាត់កម្រិតបាក់ឌុបបើមិនចេះស្ទាត់ទេយើងពិបាកយល់នេះទេល្អល្អបានណាហ្នឹងហើយសង្ឃឹមថាអ្នកអរគ្នាជាប់នេះទេអាគ្រប់គ្រប់គ្នា